បើនីការឆ្លើយមិនចេញតើឲ្យខ្ញុំជំនិតឆ្លើយជាមួយក៏ចាស់រឿងដែលនីការចង់និយាយនោះគឺជារឿងដែលនីការដណ្ដើមប្តីរបស់គេមែនដែរទេមិនក៏នាងមិនព្រមនិយាយទៅថានាងធ្លាប់បានមនុស្សប្រុសពេញអ្នកចាស់រំលោភហើយនាងធ្លាប់ធ្វើជាចោតដែលលួចរបស់គេធ្លាប់ចូលមណ្ឌលកាយប្រាដល់តែ3ដងឯណោះធ្លាប់មានមនុស្សប្រុសជាច្រើនហើយនៅក្នុងនោះក៏មានប្តីរបស់ខ្ញុំម្នាក់ដែរ ខ្មាស់គេអ្ហ៎អត់មានប្រាប់គេអ្ហ៎ថាជីវិតរបស់នាងវាខ្មៅងងឹតបែបណាខ្លះអ្នកទាំងអស់គ្នា សវណ្ណិកាដែលអ្នកទាំងអស់គ្នាស្គាល់ដល់ពេលនេះអ្នកទាំងអស់គ្នាស្គាល់តែចំណែកមួយដែលល្អតែប៉ុណ្ណោះចំណែកផ្នែកដែលស្អុយរលួយនោះអ្នកទាំងអស់គ្នាគួរតែអរគុណដល់ខ្ញុំដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នា ហើយបានដឹងដល់ពេលនេះ thank you ផ្លូវជីវិតឡើងចូលជួនក៏ត្រូវជួនខំមានកំហុងជារឿងធម្មតាព្រោះអ្វីដែលបនមកមិនដូចចិត្តបងប្រាថ្នា តែប្រាប់ខ្លួនឯងត្រូវរៀនរងចាំបន្តប្រាពាករឹងមក ខ្លាំងអត់អីធ្វើបែបនេះអត់ដល់ឱកាសខ្ញុំហើយហ៎ដឹងអត់ថាខ្ញុំចិត្តងាយអត់ចង់ដឹងសាក់ទីមើលមើលមកខ្ញុំអញ្ចឹងមែនអត់ច្បាស់លាស់មួយខ្ញុំប្រយ័ត្នមានគេខាំខ្ញុំយកទៅបាត់ណាខាំខាំទៅខ្ញុំអត់ខ្វល់ផងយើងអត់ខ្វល់តែខ្ញុំខ្វល់ដឹងអត់ថាបេះដូងខ្ញុំមួយនេះមានយើងពេញ4ថត នេះសំបីឥឡូវនេះចិត្តទឹកម្លិចទេពីមុនណាធំតែឆ្វេងពៀលទេឥឡូវនេះពៀលឲ្យព្រៀនទៀតយើងភ្លេចថាកន្លែងនេះក៏ផ្លាស់ប្ដូរដែរយើងនឹងអត់បេះដូងមនុស្សធម្មតាលត់70ទៅ100ដល់ក្នុង1នាទីតែបេះដូងខ្ញុំនេះលត់ញាប់ខ្លាំងដឹងព្រោះរសារអីអត់ព្រោះរសារតែយើងហ្នឹងណា អញ្ចឹងហើយយើងត្រូវតែមើលថែជំងឺបេះដូងរបស់ខ្ញុំដល់តែជាឬក៏វាអត់ជាទេយើងត្រូវតែមើលថែវាមួយជីវិតខ្ញុំមកនឹកស្មានថាឥឡូវនេះយើងគ្រប់តែអាចចំណេះទៅទៅទៀតខ្ញុំព្រឿងយើងតែពីរឿងតែដំណងឯងតែឥឡូវនេះដល់ណាដល់ណីសម្ដេចទឹកម្លេចផងមកទៅសម័យ digital ហើយមិនចាប់អត់ពីណាទៅរៀនទេ YouTube Google មានមកកំលូក ហើយរៀនវិការអភិវឌ្ឍខ្លួនថាទៅនេះរៀនអីផ្សេងហើយនៅបានរៀនអភិវឌ្ឍខ្លួនឯងអត់ដែរលឺទេគ្រប់យ៉ាងនៅលើโลกក៏អាចរៀនបានទាំងអស់ដែរតើតើតើឥឡូវនេះខ្ញុំនិយាយអីក៏លេចឈ្នះដែរបានទេតើតើទៅវិញស្រួលហ៎គុណណាយហ៎ យ៉ាងម៉េចដែរធ្លាប់តែសម្ភាសគេឥឡូវនេះត្រូវគេសម្ភាសវិញ ពិធីការនៃនីដល់ល្បីកញ្ញានីកាមានដឹងខ្លួនឯងអត់ថានីកាមានភាពល្បីល្បាញខ្លាំងណាស់មានហ្វេនជាច្រើនបានសន្លំពរមកកាន់កម្មវិធីយើងឥឡូវនេះបានជួបផ្ទាល់ទៅតែសួរសំណួរឲ្យអស់ដៃនិងប្រិយមិត្តអាចសាកសួរកញ្ញាបានផងដែរតែកញ្ញាមានអារម្មណ៍យ៉ាងម៉េចដែរ ចាសម្រាប់នីការផ្ទាល់គឺខ្ញុំមានអារម្មណ៍ថារំភើបចាហើយនឹងរៀងចម្លែកចម្លែកភ័យអភ័យអមែនអត់អូខេសម្រួលអារម្មណ៍សិនកម្មវិធីយើងខ្ញុំនឹងជ្រើសយកសំណួររបស់ប្រិមិត្តយកមកសាកសួរកញ្ញានីការឥឡូវនេះចូលដល់សំណួរទី1តើកត្តាអ្វីដែលធ្វើឲ្យបងនីការ តាំងចិត្តដើរមកដល់ក្តីស្រមៃរបស់បងបាន ពីព្រោះខ្ញុំចង់ធ្វើតាមបងដែរចាតកតងជាមួយនឹងក្តីសម័យគឺជាដំបូងយើងត្រូវដឹងខ្លួនឯងថាតើយើងចង់ធ្វើអ្វីពិតប្រាកដហើយបន្ទាប់មកគឺយើងនឹងធ្វើការចុចនៅចំណុចមួយ ដែលជាគោលដៅហើយចំណុចនោះនឹងក្លាយទៅជាពន្លឺមួយដែលឲ្យយើងនឹងដើរលើផ្លូវមួយដែលត្រឹមត្រូវផងដែរ ការនាងខ្ញុំនៅពីក្មេងគឺនាងខ្ញុំធ្លាប់បោះបង់ក្តីសម័យខ្លួនឯងចោលមួយរយៈហើយបន្ទាប់មកខ្ញុំដឹងច្បាស់ថាជីវិតរបស់ខ្ញុំនឹងគ្មានន័យទេបើសិនជាខ្ញុំមិនអាចសម្រេចគោលដៅដែលខ្ញុំចង់បានអត្តន័យជីវិតរបស់នាងខ្ញុំគឺជាការងារដែលខ្ញុំស្រឡាញ់ហើយយើងមិនអាចដើរដល់គោលដៅរបស់យើងភ្លាមភ្លាមនោះទេហើយវាប្រៀបបីបានដូចជាមនុស្សយើងស្រឡាញ់ចឹងនៅពេលដែលយើងព្យាយាមយកចិត្តទុកដាក់យើងយល់ពីអារម្មណ៍របស់គេនោះយើងនឹងបានវត្ថុនោះនៅក្នុងដៃផងដែរ វ៉ាវស្ដាប់ហើយពិតជារំភើបណាស់នៅការឆ្លើយនៅសំណួរទី1របស់កញ្ញានិកាយើងចាត់ទុកថាកញ្ញាអាចឆ្លងបានមួយវគ្គហើយឥឡូវនេះយើង ចូលដល់សំណួរទី2របស់ប្រិយមិត្តយើងម្ដងសំណួរទី2បងនិកាធ្លាប់បាក់ទឹកចិត្តដែរឬទេ បងធ្វើបែបណាទើបអាចជំនះវាមកវិញបាន អឺតកតងជាមួយនឹងរឿងបាក់ទឹកចិត្តនរណាគេក៏ធ្លាប់ជួបជាមួយនឹងអារម្មណ៍អស់នោះដែរនៅពេលដែលយើងបាក់ទឹកចិត្តគឺយើងលែងជិះជាក់លើខ្លួនឯងហើយក៏លែងធ្វើរឿងអីដែលយើងស្រឡាញ់តទៅទៀតដែរដោយសារតែយើងគ្មានអ្នកគ្រប់គ្រងហើយធ្វើឲ្យយើងចង់បោះបង់វាចោលនាងខ្ញុំចង់ធ្វើការចែកម្លែកជាមួយនឹងបបិសពបន្តិចចោះនៅពេលដែលយើងបាក់ទឹកចិត្តគឺមានន័យថាយើងលែងចង់ធ្វើអ្វីទាំងអស់ផងដែរ នៅពេលដែលយើងបាក់ទឹកចិត្តគឺមកពីយើងមិនទាន់ដឹងថាតើអ្វីទៅដែលជាក្តីសម័យរបស់យើងហើយមួយទៀតនោះគឺយើងមានអារម្មណ៍ថាខ្លាចរអាមិនហ៊ានដើរទៅមុខតទៀតមកពីយើងមិនដឹងថាផ្លូវទៅខាងមុខវាយ៉ាងណានោះទេវិធីដែលល្អគឺយើងត្រូវតែដកដង្ហើមឲ្យវែងវែងហើយត្រូវដឹងថាយើងចង់បានអ្វីហើយសរសេររឿងទាំងអស់នោះទុកនៅលើกระดาษសមួយហើយយើងនឹងគិតឃើញនៅវិធីដែលធ្វើឲ្យយើងដើរទៅដល់គោលដៅបាន ខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបតែងតែចង់បានជាមួយនឹងការគ្រប់គ្រងនិងការលើកទឹកចិត្តប៉ុន្តែរឿងទាំងអស់នោះយើងទទួលបាននៅពេលដែលពួកយើងជោគជ័យផងដែរវ៉ាវពិតជារំភើបមែនតើនៅពេលស្ដាប់ចម្លើយរបស់កញ្ញានីកាហើយឥឡូវនេះយើងដល់សំណួរចុងក្រោយខ្ញុំដឹងថាប្រិយមិត្តទាំងអស់គ្នានឹងចង់ដឹងថាសំណួរពិសេសនេះជាអ្វីអូខេប្រិយមិត្តទាំងអស់គ្នាកុំតន់អានដល់ដង្ហើមណា តែកញ្ញានិកាមានសង្សារហើយឬនៅអឺតកតងជាមួយនឹងសំណួរហ្នឹងគឺអឺសុំទុកជាអកំបាំងអត់អាចឆ្លើយប្រាប់បានទេបានស្ដាប់ចម្លើយហើយមែនទេប្រិយមិត្តតាមបទពិសោធន៍របស់ខ្ញុំបាទកញ្ញានិកា90%ហើយគឺមានសង្សាររួចទៅហើយអញ្ចឹងហើយក៏សូមផ្ដាំទៅអ្នក ដែលក្រាស់ក្រាស់លើពិធីការនេះដល់ល្បីសូមដកចិត្តសិនទៅ ឥឡូវនេះដោយសារពេលវេលាយើងខ្លី ពួកយើងនឹងត្រូវបញ្ចប់កម្មវិធីប៉ុន្តែមុននឹង បញ្ចប់កម្មវិធីពួកយើងមានសំណួរពិសេសមួយ របស់ប្រិយមិត្តដែលបានផ្ញើមកកាន់កម្មវិធីរបស់យើងប៉ុន្តែ សំណួរនេះផងដែរគឺតម្រូវឲ្យកញ្ញានីកាបើកអានឲ្យផ្ទាល់ហើយក៏ឲ្យកញ្ញានីកា បកស្រាយតែម្ដង ស្មានជីវិនរស់រវើងមាននេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចប៉ូវកម្លាំងបាន បាកាសលើពិភេសជ្ជៈពៅកម្លាំងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែអេធូមៀលទឹកដោះគោដំបងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីនអេធូ ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿ ប្រហែលជាមានអ្នកចង់ប្រេងកញ្ញានីកាទៅហើយព្រោះអីកដាសរបស់យើងនេះគឺมันមានអសរអ្វីទាំងអស់ដោយសារពេលវេលាយើងខូចខ្លីឥឡូវនេះកម្មវិធីយើងខ្ញុំខ្ញុំ និងកញ្ញានីកាសូមអរគុណសូមជម្រាបលា អ្នកស្រីបាលីចង់មកសងសឹកយើងហ៎ អាឡូជៀបសួរបងប្រធានខ្ញុំសូមអត់ទៅកម្មវិធីនឹងបានទេខ្ញុំមានអារម្មណ៍ថាអត់សូវស្រួលទេបងខ្ញុំសុំទោសផងណាបងដែលខ្ញុំទៅធ្វើជាតារាកិត្តិយសបានណាបងយល់ថាឯងនេះធ្លាប់តែសម្ភារគេចូលកម្មវិធីត្រូវគេសម្ភារសួរសំណួរបែបនេះលើកទី1បងយល់ថាឯងមិនសូវស្រួលចិត្តទេមែនទេចាអរគុណច្រើនបងសុំទោសខ្ញុំគិតតែពីអារម្មណ៍ខ្លួនឯងហើយបងល្អមកខ្ញុំរហូតមកម៉េះមិនអីទេនីកាបងយល់ថានីកាមានអារម្មណ៍មិនសនុកចិត្តតែថ្ងៃស្អែកនេះមានកម្មវិធីសំខាន់តែ គាត់មិនអាចលុបចោលបានទេត្រូវយល់ណាចាបងអរគុណច្រើនជីតានៅតែមិនចង់រំលឹកលើពីមុនដដែលយើងកុំទៅរំខាននាងអីនេះជាការ សម្រេចចិត្តរបស់នាងឯងណែគេផ្ញើមកឲ្យឯងយកទៅ កើតអីក៏ទៀតមានអ្នកណាខាពីម្នាក់ហ្នឹងមែនឯនីកាគុំកាត់ច្រើនពេកគ្មានអីកាត់ឡើងទៀតទេ ឥឡូវនេះយើងបានសួរចំនួនកញ្ញានិការួចទៅហើយឥឡូវនេះយើងមានភ្ញៀវកិត្តិយសម្នាក់ដែលទៅចូលរួមដែលក្រុមការងារយើង បានសម្រាប់សម្រានចេញពី fan របស់កញ្ញានិកាផ្ទាល់តែម្ដងឥឡូវនេះកុំឲ្យខាតពេលវេលាយូរយើងទាំងអស់គ្នាសូមជួបគាត់តែម្ដងសូមស្វាគមន៍ នឹងជួប idol ផ្ទាល់តែម្ដងចាខ្ញុំពិតជារំភើបរីករាយខ្លាំងមែនទែនខ្ញុំរងចាំឱកាសនេះមកយូរហើយដូច្នេះខ្ញុំពិតជារីករាយខ្លាំងណាស់ពិតមែនទេនីកាអឺអឺចាឥឡូវនេះ fan មកមកជួប idol ហើយ ចង់សួរសំណួរអីទៅ idol សួរអស់ចិត្តតែម្ដងទៅណា ខ្ញុំប្រកាសជាទួយអស់ចិត្តខ្ញុំរងចាំពេលវេលានេះមកជាយូរហើយដូច្នេះខ្ញុំមិនអាចរបបពីដែរនេះទេខ្ញុំចង់ដឹងពីជីវិតរបស់នីកាកាលពីនៅក្មេងតើនីកាធ្លាប់ជួបរឿងអីខ្លះខ្ញុំបានស្ដាប់បទសម្ភាសន៍របស់នីកាកាលពីម្សិលមិញខ្ញុំបានលឺនីកានិយាយថា នាងធ្លាប់ធ្វើរឿងដែលខុសតើនាងធ្លាប់ធ្វើរឿងអីដែរទៅអឺ គឺគឺខ្ញុំធ្លាប់អឺប្រហែលជាកញ្ញានិការំភើបពេកទើបឆ្លើយអត់ចេញឥឡូវនេះសូមអឺ fan បំបាយសំលួរតែម្ដងបើនិកាឆ្លើយមិនចេញតើខ្ញុំជំនិតឆ្លើយជំនួសទៅចាស់រឿងដែលនិកាចង់និយាយនោះគឺជារឿងដែលនិកាដណ្ដើមប្តីរបស់គេមែនដែរទេ មិនក៏នាងមិនព្រមនិយាយទៅថានាងធ្លាប់បានមនុស្សប្រុសពេញអ្នកចាប់រំលោភហើយនាងធ្លាប់ធ្វើជាចោតដែលលួចរបស់គេធ្លាប់ចូលមណ្ឌលកែប្រែដល់តែ3ដងឯណោះធ្លាប់មានមនុស្សប្រុសជាច្រើនហើយនៅក្នុងនោះក៏មានប្តីរបស់ខ្ញុំម្នាក់ដែរខ្មាស់គេអត់អត់ហ៊ានប្រាប់គេអត់ថាជីវិតរបស់នាងវាខ្មៅងងឹតបែបណាខ្លះអ្នកទាំងអស់គ្នា សវណ្ណិកាដែលអ្នកទាំងអស់គ្នាស្គាល់ដល់ពេលនេះអ្នកទាំងអស់គ្នាស្គាល់តែចំណែកមួយដែលល្អតែប៉ុណ្ណោះចំណែកផ្នែកដែលស្អុយរលួយនោះអ្នកទាំងអស់គ្នាគួរតែអរគុណដល់ខ្ញុំដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាហើយបានដឹងដល់ពេលនេះ thank you នីកាបងនីកាអូជួយបកស្រាយតិចមើលឬមកយកប្តីគេនេះតែរឿងពិតអត់បងមែនទេបងជួយបកស្រាយមកបងមែនទេបងគេមែនបងបែរយកប្តីគេមែនជួយស្រាយមកបងជួយបកស្រាយមកបងជួយបកស្រាយមកបងជួយបកស្រាយមកបងបងបងនីកាបងបងបងទៅណាចាំអស់ហើយមែនអត់ខ្ញុំក៏ទទួលស្គាល់ថាខ្លួនឯងអាចកិច្ចផុតពីសមោខ្មៅរបស់ខ្លួនឯង មែនត្រូវទេមិនថាឯងប្រឹងប្រាប់បែបណាក៏ដោយក៏ឯងនៅតែមិនអាចគេចផុតពីរឿងអស់ដល់ទៀតទេតិកាហេតុអីតិកាហេតុអីបានអញខ្លាចទៅជាអញ្ចឹង ចកទេដែលមិនបំផុសផ្នែកយើងយើងយ៉ាងម៉េចទីនៅតែបង្ហាញមកអញ្ចឹងហើយនៅពេលដែលយើងធ្វើវាប្រេះបែកក៏យើងនៅតែទទួលរងការឈឺចាប់ជាការតបស្នងបែបនេះអញ្ចឹង ខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ប្រតែខ្ញុំជឿពេលប្រកាសស្រាយចាប់បានជាមួយ Nescafe Blend and Brew ស្មានជីវិនរស់រវើងយូនីត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%បើកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពិភេសជ្ជៈបើកម្លាំងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែអេធូមៀលទឹកដោះគោដំបងគេបង្អស់នៅ ប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីនអេធូដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿកាកាលើខ្ញុំនិយាយអត់ បើនិយាយទៅខ្ញុំទៅលុះទៅណានីកាអូហើយដៃកើតអីនោះអត់អីទេខ្ញុំចង់នៅម្នាក់ឯង យើងឆ្លងកាត់រឿងច្រើនហើយតែបើសម័យត្រឡប់ទៅវិញពេលនោះដូចពេលនេះហ្នឹងមែនអត់តែពេលនោះយើងនៅតែជំនះវាបាន ហើយរឿងមកខ្លាំងជាងមុនទៀតហ៎នៅពេលនេះយើងដូចជាផ្កាស្មើដែលដាំនៅរដូវប្រាំងចឹងដល់ពេលត្រូវថ្ងៃក្រហមហើយងាប់ហើយនៅពេលដែលវាត្រូវទឹកភ្លៀងវាក៏ដោះលូតលាស់ឡើងវិញសំខាន់ណាស្អាតជាងមុនទៀតហ៎យើងត្រូវតែឆ្លងកាត់ពេលវេលានេះឲ្យបានហើយខ្ញុំជឿថា យើងនឹងជួបពលឺដែលយើងចង់បានក្នុងលោកនេះមិនមែនអត់មានមនុស្សដែលបារម្ភពីយើងទេសង្ឃឹមថាយើងនៅម្នាក់ឯងក៏ជួបពិតប្រាកដតែនៅពេលដែលយើងត្រូវការស្មារតីឯងឬក៏កម្លាំងចិត្តអាចមករម្នាក់នេះបានពីពិតពីកូនចៅ ចង់ទៅណាទាំងព្រឹកហ្នឹងអឺហើយនៅនឹងពេញមួយយប់ហ្មងហ៎អត់ទៅណាហ៎ទាំងខ្វល់រឿងហ្នឹងអីហើយដៃមិនអីអឺអត់អីទេឥឡូវទៅក្រុមហ៊ុនហ្នឹងណាមានការអូនឯងដឹងហើយថាបងហៅអូនឯងមកមានការអីចាស់លោកប្រធានខ្ញុំដឹង បងក៏អត់ចង់ធ្វើយ៉ាងដែរបងដឹងថានិកាមានហេតុផលរបស់និកាតែខាងបងនេះរងផលការរិះគន់ច្រើនវាជារឿងផ្ទាល់ខ្លួនរបស់ប្អូនមែនតែខាងបងនេះរងផលប៉ះពាល់វិជ្ជមានខ្លាំងអញ្ចឹងខាងបងមិនអាចទទួលណាធ្វើការទៀតបានទេព្រោះអូនមានរឿងអាស្រ័យច្រើន អូនអាចសម្រាប់មួយរយៈបានចាលោកប្រធានខ្ញុំក៏ដឹងដូចគ្នាដែរហើយក៏យល់ដូចគ្នាដែរ ហើយខ្ញុំក៏សូមអរគុណគ្រប់យ៉ាងដូចគ្នាូយនីកា កើតអីមែនមើលមកដូចជាស្លេកស្លាំងដល់ហើយត្រូវទៅប៉ែតអត់រឿងមានរឿងអីមិនល្អមែនអាចនិយាយប្រាប់គ្នាបានណាបើសិនជាគ្នាជួយ បាន គ្នានឹងជួយឯងហើយរឿងអតីតកាលរបស់ឯងហ្នឹងណាមិនគួរណាពួកគេយកមកនិយាយម្ដងទៀតសោះពីព្រោះវារំខានដល់បច្ចុប្បន្នដ៏ល្អរបស់ឯងនីកាប៉ុន្តែយើងជាគ្នាឯងបើសិនជាឯងមានរឿងអីឯងអាចប្រាប់គ្នាបានណា ខ្ញុំលេងបានធ្វើការនឹងទៀតទេអូយស្លាប់ហើយលោកប្រធានអូយគួរស្ដាយដល់ហើយនីកាប៉ុន្តែ គ្នាអត់ដឹងថាត្រូវជួយឯងរបៀបម៉េចទេប៉ុន្តែអត់អីណាកុំបារម្ភច្រើនពេកតិចទៀតអ្វីៗនឹងប្រសើរឡើងហើយធ្វើចិត្តឲ្យសុបាយសុបាយទៅ មានរឿងអីហ៎មានរឿងអីទៀតគឺត្រូវលោកប្រធានដេញចេញលេខឲ្យធ្វើការហ្នឹងហើយចេះសួរចាប់កើតលោកប្រធានដេញចេញនេះមិនក៏លោកប្រធានធ្វើរឿងអញ្ចឹងអ្នកនីកាកើតនីកាគឺជាក្រុមការងាររបស់យើង គឺជាមិត្តរួមការងាររបស់យើងត្រូវជាកូនចៅរបស់លោកប្រធានពេលដែលនាងមានរឿងលោកប្រធានមិនក៏មិនជួយមើលនាងផងជួយគ្រប់គ្រងនាង ជួយនាងពីក្រោយខ្នងទៅនេះលោកប្រធានបាយក្នុងអ្នកនាងខ្ញុំមិនថាទេ លោកប្រធាននៅជាប់បលិចនេះបន្ថែមទៀតនេះលោកប្រធានគិតពីអីហ៎នេះជាការងារมันអាចយកមโนចេតនាមកលោកឡំបានទេខាងយើងនេះក៏រងសម្ពាធខ្លាំងដែរហើយបងធ្វើនេះដើម្បីក្រុមការងារយ៉ាងមូលដើម្បីរស់ដើម្បីឆ្នាំបាយសាកគិតមើលនីការមានឈ្មោះអាស្រូវដល់ថ្នាក់ហ្នឹងបើសិនជាយើងនៅជួយនាងទៀតពួកយើងច្បាស់ជាធាក់ទឹកទាំងអស់គ្នាมันអាចដើម្បីមនុស្សម្នាក់ពួកយើងមានឈ្មោះអាស្រូវទាំងអស់គ្នាទោះជាសាច់ឯងក៏ដោយ បើសាច់ណាស្អុយយើងត្រូវតែកាត់ចោលដើម្បីជីវិតមិនអណៃយល់ទេលោកប្រធានចេះបានល្អខ្ញុំសូមប្រសាចេះពីចិត្តទោះជាតាគិតអីមកលើបងក៏ដោយតែបងកំពុងតែធ្វើរឿងនេះគឺរឿងល្អដើម្បីពួកយើងទាំងអស់គ្នាខ្ញុំក៏មានរឿងចង់ប្រាប់លោកប្រធានដូចគ្នាខ្ញុំក៏ធ្លាប់ចូលមកដល់ការប្រែជាមួយនឹងវិការដែរម៉ែម៉ែពីមុនខ្ញុំធ្លាប់វាយគេខ្ញុំធ្លាប់លួចគេ ខ្ញុំធ្លាប់ចូលមណ្ឌលកែប្រែកាលពី2ឆ្នាំមុនប៉ុន្តែខ្ញុំប្រឹងលាក់បាំងជាមួយនឹងមនុស្សគ្រប់គ្នាព្រោះខ្លាចគេរើសអើងខ្ញុំប៉ុន្តែមកដល់ពេលនេះខ្ញុំដូចជាគ្មានស្អីត្រូវលាក់បាំងទៀតទេបើអ្នកគ្រប់គ្នាគិតថាមនុស្សដែលមានអតីតមិនល្អមិនអាចកែប្រែខ្លួនឯងបាននោះខ្ញុំក៏សូមលាលោកប្រធានដូចគ្នាខ្ញុំសូមលាឈប់ឈប់ធ្វើការនៅទីនេះជំរាបលាលោកប្រធាន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 បាកាសលើពិភេសជ្ជៈបើកម្លាំងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែអេធូមៀលទឹកដោះគោដំបងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីនអេធូ ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿ តែងតែនាំទុកឲ្យមនុស្សដែលនៅជុំវិញខ្លួនឯងទាំងអស់ពួកគេសុទ្ធតែត្រូវឯងនាំទុករឿងមិនសំណាងក្នុងជីវិតឯងមិនទុនអ្នកតន្ត្រីហើយមនុស្សដែលឯងឆ្លាញ់ក៏អស់សង្ឃឹមជាមួយនឹងឯងដែរ យើងតែខ្ញុំចង់រំខានអាណាទៀតទេកុំតាមរកខ្ញុំអីដឹងថាហេតុអីបើខ្ញុំអន់និយាយប្រាប់ថាស្រឡាញ់យើងដែរព្រោះខ្ញុំដឹងថាលទ្ធផលពួកយើងគឺទឹកភ្នែកសំទោសសំទោសខ្លាំងណាស់ទៅធីដែលខ្ញុំមិនអាចធ្វើជាមនុស្សល្អពីមុនមកសំទោសដែលខ្ញុំមិនមែនជាមនុស្សល្អម្នាក់មុនពេលដែលបានជួបយើងខ្ញុំតាក់ទងផងច្រើនអ្នក តែមិនអាចតតងយើងបានទេព្រោះខ្ញុំស្រឡាញ់យើងខ្លាំងអរគុណយូរហើយខ្ញុំដឹងច្បាស់ចិត្តខ្លួនឯងស្រឡាញ់ស្រឡាញ់យើងខ្លាំងហើយស្រឡាញ់យូរហើយខ្ញុំដឹងច្បាស់ចិត្តខ្លួនឯងថាបើបែកគ្នាជាមួយយើងខ្ញុំពិបាកនឹងហឹងមកមកវិញណាខ្ញុំដឹងខ្ញុំដឹងថាខ្ញុំជាមនុស្សកំសាខ្ញុំសុំធំធ្វើជាការចងចាំរបស់យើងបានហើយទុកខ្ញុំជាការចងចាំដ៏ល្អរបស់យើងទៅចោះ ត់របស់ឯងធ្វើចប់ហើយនីកាលើលោកនេះគ្មានកន្លែងសម្រាប់ឯងទៀតទេបើនីកាឆ្លើយមិនចេញទៅឲ្យខ្ញុំជាអ្នកឆ្លើយចំនួនទៅចាស់រឿងដែលនីកាចង់និយាយនោះគឺជារឿងដែលនីកាដណ្ដើមប្តីរបស់គេមែនណាទេមិនក៏នាងមិនព្រមនិយាយទៅហើយនាង ធ្លាប់ធ្វើជាចោតដែលលួចរបស់គេធ្លាប់ចូលមណ្ឌលការប្រាដល់តែ3ដងឯណោះធ្លាប់មានមនុស្សប្រុសជាច្រើនហើយនៅក្នុងនោះក៏មានប្តីរបស់ខ្ញុំម្នាក់ដែរខ្មាស់គេអ្ហ៎អត់ហ៊ានប្រាប់គេអ្ហ៎ថាជីវិតរបស់នាងវាខ្មៅងងឹតបែបណាខ្លះអ្នកទាំងអស់គ្នាសវណ្ណិកាដែលអ្នកទាំងអស់គ្នាស្គាល់ដល់ពេលនេះអ្នកទាំងអស់គ្នាស្គាល់តែចំណែកមួយដែលល្អតែប៉ុណ្ណោះចំណែកផ្នែកដែលស្អុយរលួយនោះ អ្នកទាំងអស់គ្នាគាត់អរគុណដល់ខ្ញុំដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាហើយបានដឹងដល់ពេលនេះអូនីកាអូនីកាអូជួយបោះស្រាយតិចមើលឬមកយកប្រៃគេនេះតែរឿងពិតអត់បងមែនបងជួយបោះស្រាយមកបងមែនបងគេមែនបងមែនបងគេមែនជួយស្រាយមកបងជួយបោះស្រាយមកបងជួយបោះស្រាយមកបងជួយបោះស្រាយមកបងបងបងនីកាបងបងបងតាណាវាជារឿងផ្ទាល់ខ្លួនបងប្អូនមែនតែខាងបងនេះរងផលប៉ះពាល់វិជ្ជមានខ្លាំងណាស់ ចឹងខាងបងមិនអាចទទួលណាធ្វើការទៀតបានព្រោះអូនមានរឿងអាស្រ័យច្រើនអូនអាចសម្រាប់មួយរយៈបានអ្នកទាំងអស់គ្នាប្រហែលជាកំពុងតែគិតថាបងស្រីរបស់ខ្ញុំគឺជាមនុស្សអាក្រក់ព្រោះតែអ្នកទាំងអស់គ្នាបានដឹងពីប្រវត្តិរបស់គាត់ ហើយអ្នកទាំងអស់គ្នាប្រហែលជាអត់សង្ឃឹមចំពោះគាត់ទេមែនអត់ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ក្នុងនាមខ្ញុំជាប្អូនស្រីបង្កើតរបស់គាត់ខ្ញុំមានមោទនភាពដែលប្រាប់អ្នកទាំងអស់គ្នាថាគាត់គឺជាបងស្រីដែលល្អបំផុតសម្រាប់ខ្ញុំខ្ញុំដឹងថាអ្នកទាំងអស់គ្នាកំពុងតែគិតអកតៈចំពោះគាត់ ដោយសារតែប្រវត្តិអត់ល្អរបស់គាត់តែមុននឹងអ្នកទាំងអស់គ្នាគិតថាគាត់ជាមនុស្សមិនល្អខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតឡើងវិញថាតើមានមនុស្សឯណាដែលមិនដែលធ្វើខុសមនុស្សម្នាក់ម្នាក់តែងតែមានកំហុសរៀងរៀងខ្លួនគ្រាន់តែគាត់អាចនឹងសាងកំហុសដែលខ្លាំងជាងអ្នកដតីតែប៉ុណ្ណោះតែគាត់ក៏ធ្លាប់ធ្វើរឿងល្អល្អដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបើកចិត្តទទួលយកគាត់ យល់ពីគាត់ព្រោះមុនពេលដែលអ្នកទាំងអស់គ្នា ដឹងពីប្រវត្តិរបស់គាត់ អ្នកទាំងអស់គ្នាក៏ជា fan របស់គាត់ផងដែរដូច្នេះខ្ញុំសង្ឃឹមថាអំពើល្អដែលគាត់ធ្លាប់ធ្វើពីមុនអាចធ្វើឲ្យអ្នកទាំងអស់គ្នាគិតឡើងវិញព្រោះថាអតីតកាលដែលបានកន្លងហួសទៅហើយតើមិនអាចអធិស្ឋាន ឲ្យបច្ចុប្បន្នកាលដែលអាចកែប្រែឥឡូវនេះបានទេមែនទេក៏ជាបងស្រីដែលតែងតែជួយជំរុញលើកទឹកចិត្តញោមឲ្យដើរតាមក្តីសម័យរហូតដល់មានថ្ងៃនេះផងដែរញោមពិតជាមានមោទនភាពបំផុត ដែលមានគាត់ជាបងស្រីរបស់ខ្ញុំហើយខ្ញុំស្រឡាញ់គាត់ខ្លាំងបំផុតហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្វែងយល់ពីគាត់ឲ្យបានច្រើនគាត់ជួបប្រកបគាត់នៅក្នុងជីវិតច្រើននេះទៅធ្វើឲ្យគាត់សាងនៅរឿងខុស ជាច្រើនមកប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចផ្ដល់ឱកាសឲ្យគាត់ដើម្បីធ្វើការការប្រែកំហុសមួយនោះអ្នកទាំងអស់គ្នា មើលឃើញត្រង់កំហុសមួយរបស់គាត់ដែលជាអតីតកាលហេតុអីអត់អាចផ្ដល់ឱកាសឲ្យគាត់អាចរស់នៅជីវិតជាថ្មីម្ដងទៀតបានទេអូ ចិញ្ចឹមលំហើយមនុស្សគ្រប់គ្នាអត់ខ្វល់ពីខ្ញុំទេបែរជាចោទសួរខ្ញុំធ្វើមកតែខ្ញុំនឹងអ្នកតោទាំងឲ្យខ្ញុំនេះខ្ញុំក៏ជាជនរងគ្រោះនីកា កម្មវិធីយើងចប់ហើយតោះយើងទៅអីតោះអូពាក្យថាមិត្តល្អមិនមែនជារបស់ឯងទេពីព្រោះឯងនេះមិនតើទៅជាមិត្តល្អទេហើយយើងក៏មិនឲ្យឯងមកចាក់គ្នានៅក្រោយខ្នងនេះម្ដងហាមអត់ទៀតបានដែរហើយអ្នកអាចចង់ដឹងទេថាអ្នកណាជាអ្នកប្រាប់ខ្ញុំរឿងទាំងអស់ ឲ្យបកអាក្រាតនាងហើយខ្ញុំនឹងប្រាប់រឿងគ្រប់យ៉ាងឲ្យនាងដឹងកាចុះឯងគិតមកចេះរឿងផ្ទាល់ខ្លួនបើឯងរឿងអីគេអើរឿងការងារបើឯងជីវិតបើឯងគឺដាស្របគ្នាតែរឿងផ្ទាល់ខ្លួនបើឯងនេះឯងគិតមកហិចនីការៀបការជាមួយនឹងបងណាអត់ទេ ថាខ្ញុំមិនដល់គេ ហើយរវៃខ្ញុំត្រូវជឿគេកែប្រែសុខមិនខ្លួនឯងក៏ព្រោះតែខ្ញុំជឿចាំងខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿលើរាងកាយមួយនេះក៏ព្រោះតែខ្ញុំជឿជាក់លើជឿ